ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ថាយើងពិតជាបានចាប់ខ្លួននិយាយរំដំខ្លួនយុវជនពីរនាក់មកសួរមួយនោះបានលើកឡើងអំពីថា ជាការប្រមាថព្រះចេស្តាដោយរករូបរបស់បកូនណា និងរូបអាដាមជាសបារា ដាក់ទៅបើថតទៅម្ខាងដាក់អញ្ចឹងសូមឲ្យឆ្លើយប្រមាថនៅកន្លែងណាហើយមួយទៀតគេបាននិយាយថា ថ្ងៃនេះនៅ តាមទៀមតុកកាហ្វេហ្នឹងគឺណែអ្នកណាជាស្ដេចពិតប្រកបអ្នកណាជាស្ដេចពិតប្រកបយើងអត់មានការអធិស្ឋានទេវើយនិយាយគ្នាច្បាស់ម្នាក់នេះធ្លាប់អធិស្ឋានច្រើន ហើយធ្លាប់អធិស្ឋានម្ដង ហើយឲ្យពីកូរ៉េនេះតាមសំឡេងពលរដ្ឋនៅ តាមហាងកាហ្វេ ថ្ងៃនេះ យើងអាចឃើញច្បាស់ថានរណាជាស្ដេចផែនដីពិតប្រាកដនឹងដោយយឹមស៊ីណតដែលទៅអតីតមេបដកម្មនៅឯកូរ៉េខាងត្បូងដែលខ្ញុំត្រូវបានលើកលែងហើយហើយសម្រួលឲ្យចូលប្រទេសហើយធ្លាប់ទៅជាមួយ កម្មសខាទៅដល់ផ្ទះបងរបស់ខ្ញុំពេលដែលបងរបស់ខ្ញុំគាត់ស្លាប់ហើយមួយទៀតទៅឈ្មោះហ៊ុនកសលហ្នឹងគឺថាថាអី គេថាមានការ ប្រមាថព្រះចេស្រាអញ្ចឹងគេទៅរួមជាមួយអារម្មណ៍កម្មសខាអញ្ចឹងឥឡូវប្រមាថនៅកន្លែងណាអញ្ចឹងបានខ្ញុំពេលហ្នឹងគឺថាម្នាក់នេះណែយមស៊ីដននេះគេថាគេគេសុំលុបចោលអញ្ចឹងទៅខ្ញុំចូលទៅខមមិនអាកន្លែងហ្នឹងមិនបាច់លុបទៅក្មួយខ្ញុំក៏បញ្ជូនសារនឹងចូល ទៅខមមិនតបតគ្នាទៅដល់ ប៉ុន្តែខ្ញុំបញ្ជាក់នេះណាសូមយកឱកាសនេះបញ្ជាក់ខ្ញុំអត់ប្រើប្រាស់ការបកស្រាយនេះ ធ្វើជាសារបញ្ជូនទៅកាន់តុលាការចោតប្រកាន់ឬមិនចោតប្រកាន់ទេតែខ្ញុំគ្រាន់តែបកស្រាយគ្រាន់តែការបកស្រាយតែប៉ុណ្ណោះគ្រាន់តែជាការបកស្រាយតែមិនមែនជាការបញ្ជូនសារទៅសម្រាប់តុលាការថាត្រូវធ្វើការចោតប្រកាន់កាត់ទោសគឺអត់ទេ តែបើខ្ញុំមិនបានធ្វើការបកស្រាយគឺវាមិនកើតខ្ញុំចង់បកស្រាយតាមក្រុម Telegram របស់ខ្ញុំយុគមិញក៏ប៉ុន្តែទីចុងបំផុតខ្ញុំថាព្រឹកនេះខ្ញុំនិយាយខ្ញុំនិយាយបើសិលមិញខ្ញុំណាសម្ដេចកាហោមណាសម្ដេចពិជ័យណាលោកទទួលម៉ែនសំអនណាអាដាម ជាសភារាណាអាដាមហងជួនដរុនណាលោកទទួលភឿងសក្កណា ហ្នឹងហើយគាត់និយាយរំទៅទាំងអស់នេះឥឡូវតើគិតកន្លែងណា ដែលអ្នកនិយាយថាជាការប្រមាថព្រះចេស្រាកន្លែងណាទៅឲ្យឆ្លើយឲ្យឆ្លើយឲ្យកន្លែងនោះកន្លែងណាព្រោះឥឡូវនេះវាមិនអាចនៅណាលាក់បាំងបាន ទេជាមួយនឹងคลิปវីដេអូដែល នៅគ្រប់ទូរទស្សន៍និងគ្រប់អនឡាញទាំងអស់ បារាយទេតើនៅកន្លែងដែលដើរទៅ រួចហើយមាន ការបាំងខ្លោះខ្ញុំសូមជម្រាបនៅកន្លែងនេះបកូនណា លោកយើងតិចតិចហើយខ្ញុំចង់ដើរពីក្រោយក៏ប៉ុន្តែលោកត្រូវការតិចខ្ញុំក៏លោកយើងទៅអញ្ចឹង ខ្ញុំក៏នៅពីក្រោយពីហ៊ានអញ្ចេះខ្ញុំមិនហ៊ានដើរទៅទៅទៅលោកទេបងទេ តែព្រះអង្គក៏មានបន្ទូលទៅខ្ញុំក៏ទូលព្រះអង្គទៅហើយនៅកន្លែងមួយ នៅ ក្នុងវីដេអូឃើញច្បាស់ណាស់ខ្លោះនៅនៅឆ្ងាយពេកខ្ញុំរួចអាអ្នកទាញខ្លោះណាស់មកគៀដើម្បីទៅការពារព្រះអង្គណាមិនបាំងខ្លោះឲ្យខ្ញុំទេអញ្ចឹងបាននៅក្នុងដែលខ្ញុំតបតអរែងអារែងនៅខមមិននៅក្នុងអារែងនៅ page របស់ យមស៊ីណនខ្ញុំថាមានតែព្រះមហាក្សត្រព្រះអង្គគត់ដែលព្រះអង្គដឹងព្រះអង្គដឹងហើយទីចុងផុតតើអ្នកឯងយកចំណុចរឿងបាំងខ្លោះធ្វើជាការប្រមាថព្រះចេស្តាឬក៏អ្នកណា ជាស្ដេចពិតប្រាកដឬយ៉ាងម៉េចអញ្ចឹងចំណុចនេះតាមមើលនៅក្នុងរូបភាពទាំងអស់ប្រចាំងឡើងវិញទាំងអស់ទៅ ឥឡូវទី1ទី2ការរៀបចំពិធីការការរៀបចំពិធីការ គឺជាការរៀបចំយូរអង្វែងចំណាស់អាចថាតាំងពីកកើតព្រះរាជាណាចក្រកម្ពុជាទី2មកគឺរៀបចំបែបនឹងឯងព្រះមហាក្សត្រព្រះអង្គគង់មុខឯយើងថ្នាក់ប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភានាយករដ្ឋមន្ត្រីគឺ ខាងក្រោយជំហៀង គឺមិនមែនបានសង្កេតថាអង្គុយទឹមគ្នាទេអង្គុយទឹមគ្នាទេពិធីការដែលរៀបចំបែបហ្នឹងបើសិនជាពិធីការពេលនោះបើសិនជាខ្ញុំដើរទៅដល់ឃើញពិធីការរៀបចំកៅអីស្មើគ្នាប្រហែលជាខ្ញុំដកចេញភ្លាមហើយមួយមុខមួយក្រោយចោះបកគោណាលោកគង់អញ្ចឹងហើយយើងនៅខាងឆ្វេងដៃប៉ុណ្ណឹងតែអញ្ចឹងនៅខាងក្រោយយ៉ាងច្បាស់ ដែលយល់យ៉ាងម៉េចចេតនាយ៉ាងម៉េចនៅកន្លែងនោះហើយរឿពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំងតែងតែរៀបចំបែបនេះឯងបកោណាលោកគង់អង្គឯងមិនបានគេថាយើងតកៀកទេហើយនេះបណ្ដាឧបនាយករដ្ឋមន្ត្រីនៅពីក្រោយឯកៅអីរបស់នាយករដ្ឋមន្ត្រី នៅ ខាងឆ្វេងព្រះអង្គ ខាងឆ្វេងដៃតែនៅក្រោយណាមិនមែននៅទៅទឹមព្រះអង្គឯណា ស្មាតអីបានឯងធ្វើអញ្ចឹងជាចេតនាដ៏អាក្រក់តែខ្ញុំមិនជំរុញឲ្យតឡាការយកអ្វីដែលខ្ញុំនិយាយទៅធ្វើជាទង្វើនៃការចោតប្រកាន់ទេអត់ទេតែខ្ញុំត្រូវធ្វើការបកស្រាយដើម្បីធានាថាព្រះមហាក្សត្រមិនត្រូវបាន គេ ប្រមាថ ហើយនាយករដ្ឋមន្ត្រីក៏មិនត្រូវបានគេមើលគេដែរខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនអត់អន់ឲ្យអ្នកណាដាច់ខាតលើការប្រមាថអស់ទាំងនេះត្រូវតែប្រៅប្រៅច្បាប់ឬរដ្ឋបាលហើយណាសួរសិនសួរសិនហើយខ្ញុំនឹងមិនទទួលយកការសុំទោសណាទាំងអស់សុំប្រកាសហើយព្រោះនៅក្នុងនឹងមានការចូលមក ដើម្បីយើងនៅមើលមើលក្នុងអាដែងភេករបស់ណែយឹមស៊ីដតដែលថាគេលុបចោលហើយគាត់ថាมันបាច់លុបទៅក្មួយហើយខ្ញុំបញ្ជូនអានឹងសារទៅត្រឡប់ទៅវិញសារមិញត្រឡប់ទៅវិញថាក្មេងខុសអញ្ចឹងសម្ដេចស្រួលបានទេខ្ញុំថាក្មេងពៀលมันគួរត្រូវបានស្រួលទេណារួយហើយមួយនោះថា មានទោសឲ្យអត់សម្ដេចខ្ញុំថា បើគ្មានទោសទៅវាចម្លែក ព្រោះនេះវាជារឿងមិនមែនលេងសើចណាគឺព្រះមហាក្សត្រព្រះអង្គជាប្រមុខរដ្ឋស្ថាប័នព្រះប្រមុខរដ្ឋហើយនាយករដ្ឋមន្ត្រីគឺជាប្រធាន នីតិប្រណិប័តហេតុអីបានអ្នកឯងប្របែកប្របាក់អ្នកឯងចង់បំភ្លៃប្រជាពលរដ្ឋនៅ ក្នុងពេលដែល ប្រជាពលរដ្ឋទូទាំងប្រទេសរាប់លាននាក់មើលការផ្សាយបន្តបន្ត សូមបីតែយប់មិញអាចចង្រៃមួយនោះបើជេរបកោណាតាំងពីតាមវត្ថុវត្ថុណែ VOA ថាស៊ីសេរីព្រោះថាក្រុមហ្នឹង ក្រុមក្រុមកំតិចកំទីហ្នឹងជាក្រុមគេហៅមួយរបស់អាស៊ីសេរី និងមួយរបស់កម្ពុជាដេលីប្រាប់មកទៅអត់ឲ្យឲ្យចូលស្រុកខ្មែរទេប្រហែលខែមុនទៅសេរវត្តមក សុំត្រឡប់មកស្រុកខ្មែរអាហ្នឹងថាស៊ីសេរីតែខ្ញុំអត់និយាយខ្ញុំដាក់លក្ខខណ្ឌត្រឡប់ទៅវិញបើចង់ឲ្យអាស៊ីសេរីមកនៅស្រុកខ្មែរគឺត្រូវដកអានេះនិយាយរាល់ថ្ងៃចេញអស់ណៃហ៊ានបើណៃហ៊ានខ្ញុំឲ្យបើណៃមិនហ៊ានខ្ញុំអត់ឲ្យទេព្រោះណៃខូចពេកអាមរឹកទៅនិយាយវាខូចពេកខូចពេកអរឹកនិយាយគ្នាច្បាស់មិនចាំបាច់មានវត្តមានពួកឯងទេពួកឯងប្រកែ ហើយយប់មិញហ្នឹងហ៊ុនកសលត្រូវធ្វើបើតាមអរិញណែអា Free Asia អេ Cambodia Delhi ដូចជាអាស៊ីសេរី អាស៊ីសេរីត្រូវធ្វើណាត្រូវធ្វើអរិញណែ ធ្វើសុភាជាមួយនឹងទៅជាមួយនឹងណែនេះហ៊ុនកសលនឹងត្រូវធ្វើជាមួយកម្ពុជាដេលីខ្មែរណានៅម៉ោង នៅយប់ថ្ងៃ21ម៉ោង8:30នាទីប៉ុន្តែ ដូចជានាំខ្លួនមកគឺនៅម៉ោងទងម៉ោង6ទងម៉ោង6បាត់ម៉ួយកម្ពុជាដេលី បាត់ម៉ួយប៉ុន្តែម៉ួយអាហ្នឹងវាចេញអាម៉ួយរបស់អាដៃណែនេះទៅជេរប្រមាស័តទាំងយប់មិនទៅទៀតចឹងខ្ញុំសូមបញ្ជាក់ ឥឡូវសូមឲ្យទូរទស្សន៍ចាក់ឡើងវិញទាំងអស់ហើយអង់គ្លេសគេថា replay ឲ្យចាក់ឡើងវិញទាំងអស់នៅការផ្សាយបន្តផ្ទាល់ហ្មងដើម្បីថាឃើញកន្លែងណា ដែលជាកន្លែងប្រមាថព្រះជាស្រាឬកន្លែងណា ដែលថាអ្នកណាជាស្ដេចពិតប្រាកដដើម្បីឲ្យប្រជាជនមើលទូទៅ នៃការគោរពរបស់ហ៊ុនសែនចំពោះព្រះមហាក្សត្រយ៉ាងម៉េចហើយព្រះមហាក្សត្រព្រះអង្គចុះខានទទួលដោយតខាននិយាយគ្រាខានចូលកលអាដំណាក់កាលកូវីដទៅប្រវាទៅទទួលព្រះអង្គពីថ្ងៃ11 16តែបានទទួលព្រឹកទៅតែចាំតែជួបគ្នានៅសៀមរាបចឹងពេលទៅក៏យាងតិចតិចត្រឡប់មកវិញក៏យាងតិចតិច និយាយគ្នាទៅតាមហ្នឹងសំដែងសម្ដាលគ្នាហើយខ្ញុំមិនទៅហើយរឿងខ្ញុំនេះ កុំថាឡើយដល់ខ្លោះសូម្បីទៅវាយកូនគោលណាអ្នកដតីហើយនារីនារីខេឌីបាំងឆាត់ខ្ញុំអត់ទេណាអត់ឲ្យនារីខេឌីបាំងឆាត់ទេអត់ឲ្យនារីខេឌីបាំងឆាត់ទេខុសគេព្រោះបានជ្រុលថាទៅវាយហើយ ហាលថ្ងៃទៅ ចាំបាច់បាំងឆាត់អី ពលទរឿននៅចាំសេចពេជ្រតាំងពីអាយុជាង2ឆ្នាំមកតដល់3ឆ្នាំណាវាយជាមួយគ្នាខ្ញុំនិយាយពីរឿងចៅខ្ញុំទៅលេងកូនកូនចៅខ្ញុំមិនតាន់គ្រប់3ឆ្នាំទេ តែចេះនិយាយតាមខ្ញុំនោះតាមចដូនក៏នាំយកទៅដល់ទៅមិនព្រមមកផ្ទះជាមួយចដូនទេសុំជិះឡានជាមួយចតាវាយ ដល់វាយដល់អាឡូទី17ហើយយកមកប្រហែលជាមកដណ្ដប់ថ្ងៃត្រង់វាចាប់ប្រាំក្តៅហើយហើយចៅនៅលើឡានខ្ញុំចុះទៅ KD ពលសរឿនយកអរិយឆាត់ទៅបាំងឲ្យពលសរឿនស្រាប់តែចៅរបស់ខ្ញុំស្អីពេចនិយាយដុំថ្មឡើយដុំថ្មបានសក្តិថា ទៅប្រច័នទាំងអរិញណែ KD របស់ប៉ុលសរឿនហ្នឹងបាំងឆាត់ឲ្យប៉ុលសរឿនទៅអអរិញគប់គេទៅធំចូលបើតម្រំ KD មកមក បាំងឆាត់ឲ្យខ្ញុំទៀតតើចៅរបស់ខ្ញុំយ៉ាងម៉េចហើយបើចៅគិតអញ្ចឹងហើយតើចដូនរបស់វាគិតម៉េចសុំទោសចឹងបានខ្ញុំអត់ហើយទេកុំនិយាយទៅដល់បាំងឆាត់ អង្គរៈរបស់ខ្ញុំអាសាទៅទាញឆាត់មកបាំងយូរយូរខ្ញុំភ្លេចខ្លួនអត់មើលឃើញបានទេឥឡូវទៅមើលទៅមុខមានបានឃើញអរិបាំងឆាត់ណាដល់កលេងទៅឃើញអាយដកឆាត់វិញអញអញដើរប្រវាយនឹងមិនបានស្មើកសិករនៅកដាលវាស្រែទេកំបាំងឆាត់ករណីពិសេសឲ្យបាំងឆាត់គឺនៅពេលដែលព្រោះដូចជាខ្ញុំដង្ហែបកូនណាលួងម៉ែចេញក្រៅប្រទេស ធម្មតារបស់នៅពេលដែលកតុយរបស់វាបត់ទៅហើយកតុយរបស់វាបាញ់មកយើងវាបាញ់ខ្យល់មកខ្លាំងណាស់រហូតដល់មានកម្ដៅផងអញ្ចឹងពេលហ្នឹងអង្គរៈចាប់ប្រាំទាញឆាត់យកមកបាំងដើម្បីទប់ខ្យល់ទប់ខ្យល់ហើយក្រៅពីនោះខ្យល់បានបាំងអញ្ចឹងកន្លែងណាទៅ ណែឯងយកចំណុចអំពីបញ្ហាតេតិនជាមួយនឹងរឿងរឿងបាំងឆាត់ឬណែឯងយកចំណុចអំពីកន្លែងអង្គុយមើលច្បាស់អាកន្លែងខ្ញុំគិតថាការអង្គបាលនិងតឡាការចេះវិញហេតុហេតុផលនឹងហើយវិញហេតុផលនឹងហើយណាកុំកុំកុំកុំជ្រួលជ្រើម កុំជ្រួលជ្រើម ហើយនេះមិនមែនសិទ្ធិបច្ចេកមតិនេះជាការមូលបង្កាច់ដោយចេតនាដែលមានចរិតបំផ្លិចបំផ្លាញប្រមាថការមើងងាយចំពោះព្រះមហាអង្គព្រះមហាក្សត្រនិងបំផ្លាញចោលនៅគេឈ្មោះរបស់នាយករដ្ឋមន្ត្រីអត់ទេសុំទោសលើកនេះសំពងហើយកុំថាសំពងលើសិទ្ធិបច្ចេកមតិតែសំពងលើ អ្នកណាក៏ដោយដែលមូលបកាច់បំភ្លៃព័ត៌មាន ក្នុងហេតុការណ៍មួយដែលគេផ្សាយទូទាំងប្រទេស ទូទាំងប្រទេសអានឹងខ្ញុំសូមបញ្ជាក់អំពីចំណុចហ្នឹង អស់ក្តីកង្វល់របស់កសិករទៀតហើយអំពីទីផ្សារកសិកម្មយើងមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជាដំបូងគេនៅកម្ពុជាសូមជម្រាបជូនដំណឹងដល់ប្រជាកសិករតាមបណ្ដាសហគមន៍កសិកម្មទាំងអស់មេត្តាជ្រាបថាមជ្ឈមណ្ឌលយើងខ្ញុំសូមប្រកាសទទួលទិញបន្លែផ្លែឈើនិងត្រីសាច់ពីកសិករក្នុងមួយថ្ងៃចំនួន500តោនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅទីផ្សារអន្តរជាតិជាងនេះទៅទៀតមជ្ឈមណ្ឌលមានតូបជួលសម្រាប់លក់កសិផលបោះដុំនិងមានចំណតធំទូលាយសម្រាប់អតិថិជនមកពីបណ្ដាខេត្តអាស័យដ្ឋានមជ្ឈមណ្ឌលផ្លូវវែង ស្រេងភូមិត្រពាំងថ្លឹងសង្កាត់ចំចៅមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញទូរស័ព្ទទំនាក់ទំនង070 8012 071 77 77 212 092 8012